សូមថ្វាយបង្គំព្រះរតនាហាងត្រៃសូមជាហាចង្រៃ ទោសាំងនោះឯងទោសាំងនេះខ្លាំងកំឡាំងក្រៃលែងតែឲ្យដោះវែង មានអ្វីខ្លាំងដូចត្រូវកាត់ពីតិច ត្រូវក្តិចពីតូចត្រូវអត់ឲ្យរួច ផុតទោសដែលខឹងអ្នកប្រាជ្ញបុរាណបានឲ្យដំណឹងថាបើកុំខឹង ទៅផៅខន្តីឲ្យគេឈ្នះហាងចុះយើងកុំខឹងអ្វីកុំខឹងកុំស្ដី ខន្តីបានយើងខន្តីជាទ្របគួគប់ស្គមស្កាអលើទ្របកើនឡើង ក្នុងលោកទាំងមូលខន្តីជារឹងដងជាបណ្ដោខន្តីជាមូល មេធទាំងអស់ខន្តិជាស្ពានជាយានសបរហាងអើយអ្នកប្រាជ្ញទាំងអស់ រួងដោយខន្តីទៅសួរនៅពីនគ្មានទៅដោយអ្វីហេទៅដោយខន្តី ជាស្ពានដំណើរទេវតាខាងដើមជាម៉ែឪ ងត្រូវរក្សាថែចិញ្ចឹមបីបំថ្នមមាងស្នេហ៍អត់មានអើយ ត្អូញត្អែព្រោះបុតទាំងទ្វេម៉ែអូជាគ្រូដើមបងអស់ បងរៀនកូនស្មោះមុនជាងគេចង់ឲ្យកូនចេះអ្វីម្លេះទេ ម៉ែអើយបងហាត់កូនសពគ្រប់ម៉ែអូជាព្រះហាក្នុងលោកកា មេត្តាករណាគុណជាមលុបប្រប្រានរូបកូនឲ្យបានសុខ យប់អើយកូនយំម្ដាយបំពេម៉ែអូជាព្រះចាស់ជីវិត គុណធំធេងពិតអធមនគ្នេកូនកូនគ្មានអ្វីសងគុណលោកទេ កូនត្រូវអើយរិះរេបូជាដោយស្មោះជីវិតរូបកាយកូនប្រុសស្រី ព្រមទាំងអវ័យអវ័យសពទាំងអស់ជាសាច់ឈាមម៉ែអូស្រស់ស្រស់